អូនពេកមើលមេឃមើលតាយឆ្ងាយអើយសែនឆ្ងាយប្រលឹងឆោមឆាយអូនបងទេជាតិនេះមានអូនដំណូនមាសមេបងមិនរស់ទេរស់នំខ្មាស់គេស្នេហ៍មានសំរងអើដុកសាវរីតាំងពីដំបូងប្រលឹងស្ទឹងតងបងញ៉ាបេះដូងរំដួល រាត្រីទឹកមុំរួមនឹងសំរងបុផាប្រៃប្រងប្រកលដោយស្មោះលងរៀបការ ពុតប្រហងសពទៅអាទិត្យទៅបងចាំពើចូលរដូវថ្មីកំពុងស្វាយថ្មតែចូលសាំងស័យព្រៃប្រកស្រស់ស្រីឬអូនមានថ្មី ភាពប្រហោសពកៅអាទិត្យបាត់ទៅបងរងចាំពើយល់រដូវថ្មីកំពុងស្វាយស្វែងតែចូលសាំងស័យព្រៃប្រហោស្រស់ស្រី